ងងល់ជាមួយនឹងបញ្ហាបែរខ្លួនគ្រួក្បាលលើដំណើរការលើដំណើរការ 万丈，为侬梦里都是摩托拉。 សំណសងនឹងជាមខ្ញុំអំរើទាំងសែនអមតា សំហំជុំក្រោយឲ្យចិត្តស្រួយរលួយជាមួយនឹងព្រៀបឬស្យាអ្វីក៏ដោយដែលអ្នកធ្វើវានឹងសល់ឈឺផ្សាបិសាចតនអ្នកហាងខ្លួនអ្នកណាគេហ៊ានប្រាថ្នានៅពេលដែលខ្ញុំបិទភ្នែកមានគុណចិត្តមួយប្រាប់ថាបើយើងអ្នកបានឃើញវាសម្បូរទៅព្រៀបឬស្យាពេលនេះខ្ញុំកំពុងតែងងងើជាមួយនឹងបញ្ហាបែរខ្លួនគ្រួក្បាលលើនំណើការលើនំណើការ តត្រីម្ដង20ពេលនេះចិត្តស្រីវាមិនស្មើនឹងការកៃយកសំដីអត់តែចាក់មិនរលាក់ញើសសាក់សាក់សំដីក៏ព្រោះតែស្រីពើពុលស្រីចូលមកបាច់ឆោតឲ្យស្នងត្រឹមចិត្តឈឺសាពេលនេះរូបអូនធ្វើឲ្យបងខ្លាចសាពេលដងបងនេះដូចជាមុនបន្លាដល់